នឹងហើយសួស្តីក្មួយអឺថ្ងៃនេះពូចង់និយាយអំពីប្រតិការបាល់ទាត់នៅក្របខ័ណ្ឌអឺលើកកម្ពុជារបស់កម្ពុជាឬក៏ហៅថា Men Phone Cambodia League ដល់កាល2021នោះគឺត្រូវបានបញ្ចប់ទៅដោយស្ថាពរហើយហើយក្រុមជើងឯកដែលក្រុមពានរង្វាន់ជើងឯក Mid Phone Cambodia League នៅរដូវកាល2021នេះគឺក្រុមបាល់ទាត់ភ្នំពេញ Ground ក្រុមបាល់ទាត់ភ្នំពេញ Ground គឺជាអ្នកបើក្រុមជើងឯកពានរង្វាន់ Mid Phone Cambodia League បាទបានន័យថានេះគឺជាការឈ្នះលើកទី7 ដែលក្រុមបាល់ទាត់ភ្នំពេញក្រោនបាន រងចាំឱកាសនេះជាយូរណាស់មកហើយតែបើយើងនិយាយទៅការប្រគួតប្រជែងនៅរដូវកាលនេះគឺមានភាពតានតឹងមែនទែនដោយពិន្ទុនោះគឺមាន3ក្រុមដែលប្រជែងគ្នាដូចជាក្រុមបាល់ទាត់ប្រខាំវិស្វ័យរៀងក្រុមបាល់ទាត់វិសាខាហើយនិងក្រុមបាល់ទាត់ភ្នំពេញក្រោនការពិតបាននិយាយអំពីដំណើរការដំណើរនៃការឈ្នះពានរបស់ភ្នំពេញក្រោនរដូវកាល2021នេះក៏មិនមិនមិនប្រព្រឹត្តទៅដោយរលូនដែរ បាទគឺវាតានតឹងដោយសារភ្នំពេញក្រោនប្រហែល2ប្រកួតចុងក្រោយនេះគឺធ្វើការធ្ងន់បានន័យថាជួបសឹកសឹងតែជាកលោធ្ងន់ធ្ងន់ដូចជាសប្តាហ៍មុនប៉ះជាមួយនឹងក្រុមបាល់ទាត់វិសាខាប៉ុន្តែទុកបានស្មើនៅទឹកដីវិសាខាមួយ ទល់នឹងមួយហើយការប្រគួតផ្ដាច់ព្រាត់បិទនៅការល្ងាចមិញនោះគឺយកឈ្នះបឹងកេតដោយលទ្ធផល1-0ពេលដែលប៉ះវិសាខាថ្ងៃនោះប្រសិនបើភ្នំពេញក្រោនបារាជ័យចាញ់វិសាខាភ្នំពេញក្រោនរបូតពីបាត់ហើយតែចៃដនភ្នំពេញក្រោនគាត់អាច មានឱកាសទប់ស្មើបានដោយសារបាល់ប៉េណាំងទីអឺរហូតដល់ចប់ការប្រកួតមួយស្មើអញ្ចឹងបានន័យថាភ្នំពេញក្រោនល្ងាចមិញគាត់យកឈ្នះបាទទៅលើបឹងកែទៀតអញ្ចឹងគឺដាច់បន្ទុកផឹងបាទទៅលើក្រុមបាល់ទាត់វិសាខាវិសាខានេះមិនប៉ះគ្នាជាមួយនឹងក្រុមបាល់ទាត់ក្រសួងការពារជាតិឬក៏តបផលិតផលស្មើគ្នា0ទល់នឹង0នៅកីឡដ្ឋានស្តាតចាស់វិសាខាមិនអាចធ្វើអីតបបានបាទនៅក្រៅដីហើយយ៉ាងណាមិញយើងក៏បាទរកឃើញហើយគឺក្រុមដែលឈ្នះជើងឯង ពានរង្វាន់ Midphone Camp Deluxe បាទលេខកម្ពុជារបស់កម្ពុជារដូវកាល2021គឺភ្នំពេញក្រោនអបអសាតបងអាចាមែនអាចាមែនអាចាមែនអាចាមែនភ្នំពេញក្រោនអាចាមែនបាទជើងឯក7សម័យបាទបើយើងនិយាយអំពីការឈ្នះជើងឯកនៅពានរង្វាន់លេខកម្ពុជាកម្ពុជានឹងគឺមិនដែលមានក្រុមណាឈ្នះជើងឯកច្រើនដូចភ្នំពេញក្រោនទេបាទភ្នំពេញក្រោនគឺជាក្រុមជើងឯកបាទតែជាក្រុមបាល់ទាត់ទី1ជាក្លឹបបាល់ទាត់ទី1ដែលឈ្នះជើងឯកពានរង្វាន់នេះច្រើនជាងក្រុមណាណាទាំងអស់បាទដែលបង្កើតឡើងតាំងពីយូរហើយ បាទអញ្ចឹងគឺនេះគឺជាការឈ្នះលើកទី7របស់ភ្នំពេញក្រោនអបអសាទរពីចម្ងាយផងដល់ក្រុមបាល់ទាត់ភ្នំពេញក្រោននៅថ្ងៃនេះបាទវិសាខា គឺបាទរងជើងឯកអញ្ចឹងត្រូវព្យាយាមម្ដងទៀតនៅឆ្នាំក្រោយហើយពូក៏ចង់តាកតងបានន័យថានិយាយ ខ្លះខ្លះតាកតងទៅនឹងក្រុមបាល់ទាត់វិសាខាបាទវិសាខាដោយការនេះសិតបំបិះទៅនឹងឈ្នះជើងឯកទៅហើយបាទបិះទៅនឹងយកបាននៅពានរង្វាន់ Midphone Cambodia League ប៉ុន្តែរបូតដោយសារលទ្ធផល ប៉ះគ្នាជាមួយនឹងគូប្រជែងភ្នំពេញក្រោមនៅទឹកដីវិសាខាហ្នឹងគឺមួយទល់មួយបាទដែលជាឱកាសចុងក្រោយហើយក៏ជា ការប្រកួតដ៏សំខាន់ទៀតថ្ងៃនោះអាចកាត់សេចក្តីបានថាបើសិនបើក្រុមណាឈ្នះក្រុមនោះគឺប្រកាសជាលើកពានហើយក៏ប៉ុន្តែលទ្ធផលគឺបញ្ចប់ទៅស្មើគ្នាមួយទល់នឹងមួយអឺពេលនោះភ្នំពេញក្រោមដូចជាលើសបន្ទុក វិសាខាពីពងហើយល្ងាចមិញបិទរដូវកាលបិទរដូវកាលចុងក្រោយហ្នឹងវិសាខាស្មើទៀតជាមួយតបទៀតល្ងាចមិញបើទោះបីជាភ្នំពេញក្រោមស្មើជាមួយនឹងបឹងកេត វិសាខាស្មើជាមួយនឹងតបក៏ក៏ក៏ក៏ភ្នំពេញក្រោនគេឈ្នះពានបាដរិចដែរបាទក៏គេនៅតែលើពានដែរអញ្ចឹងបានន័យថាវិសាខាគឺនៅតែមិនអាច បានន័យថាផ្ដាច់បន្ទុកឬក៏មានឱកាសប្រជែងវាហាក់ដូចជាតឹងមែនទែនសម្រាប់វិសាខាពីប្រកួតចុងក្រោយនេះបាទតឹងខ្លាំងណាស់ប៉ះជាមួយនឹងក្រោននៅក្នុងទឹកដីខ្លួនឯងក៏មិនអាចធ្វើអីក្រោនបានបាន ត្រឹមតែទុកមួយទល់មួយប៉ះជាមួយនឹងបាទតបនៅក្រៅដីល្ងាចមិញក៏ បើតឹងទៀតបើលទ្ធផលសូន្យស្មើគេមិញពូទៅទស្សនាពេញម៉ោងនៅកីឡដ្ឋានស្តាតចាស់បាទវិសាខាប៉ះជាមួយនឹងតបក៏ប៉ុន្តែកំណែតម្រង់បានន័យថាការដឹកនាំបើគ្រូបង្រឹករបស់ក្លឹបបាល់ទៅវិសាខាបាទការប្រកួតថ្ងៃមិញនោះគឺវិសាខាមានឱកាសច្រើនទាំងការគ្រប់គ្រងបាល់ទាំងការសុទ្ធទាំងការក្រោះបាទគឺមានភាគរយគ្រប់ដណ្ដប់ទៅលើក្រុមបាល់តបដែលជាម្ចាស់ផ្ទះប៉ុន្តែអឺវាហាក់ដូចជាខ្វះគេហៅថាអ្នកបច្ចប់ទីបាទអ្នកបច្ចប់ទីយុគមិញល្ងាចមិញ នៅប្រអប់ខាងលើមានតែ90ផេងមានតែអាចាយីហើយនឹងទៀតកំហេងតែបើនិយាយអំពីការលេងបាល់ខ្លីពូសរសើរបាល់ខ្លីគេមិនមកពីសាខាល្អបាទល្អបាទនេះថារស់ប៉ុន្តែគាត់ថាសំណាងមិនល្អដោយសារបាទអ្នកចាំទីរបស់តបបាទគាត់សង្គ្រោះបានម្ដងជាពីរដងហើយនៅចុងម៉ោងងាយមិញហ្នឹងវិសាខាបានបដូរយុទ្ធសាស្ត្រលេងដោយយកយុទ្ធសាស្ត្ររបស់លោកបាទខូម៉ាន់អតីតគ្រូរបស់បាសេមកលេងហ្នឹងគឺគាត់បាទយកខ្សែការពារ យកខ្សែការពារខណ្ឌមហាមេតហ្វាអ៊ីខ្សែការពាររបស់វិសាខានៅលើនៅការពារក្រោមនោះឡើងទៅប្រយុទ្ធនៅខាងលើបាទព្រោះនៅពេលនោះគឺដោដោសុនសភាណាត់ចូលអញ្ចឹងដាក់សុនសភាណាត់សុនសភាណាត់ការពារក្រោមបាទគាត់យកខាត់មហាមេតហ្វាអ៊ីឡើងទៅប្រយុទ្ធលើតែទោះបីជាគាត់ផ្លាស់ប្ដូរយ៉ាងម៉េចក៏មិនអាចបើមិនអាចមានឱកាសសុទ្ធទម្លុះសំណាញ់ទីរបស់ក្រុមទ័ពដែលជាម្ចាស់ផ្ទះបានទេបើបើបើបើបើថ្ងៃមិញបើបងប្អូនអ្នកនរគ្នាបានមើលឬក៏មើលតាមការ live របស់ BTV ប្រហែលជាសើចហើយប្រហែលជាអស់សំណើចថាចុះ បាទវិសាខាលេខក្បួនដោយដោយលោកខូម៉ាន់ហ្នឹងមកទៅបាទខូម៉ាន់ក៏ធ្លាប់យកសេជីណូដេសឡើងទៅប្រយុទ្ធធ្លាប់យកចរ៉ាត់ពីគេឡើងទៅប្រយុទ្ធប៉ុន្តែដល់ពេលនេះបាទដល់ពេលឃើញក្រុមវឹករបស់វិសាខាគាត់យកខ្សែការពារខណ្ឌមហាមេតហ្វាអេឡើងទៅប្រយុទ្ធពូភ្ញាក់ព្រឺតដល់ពូតាយ៉ាលេងតាបាទលេងមែនតើហើយបាទថ្ងៃមុន ដាក់អ្នកចាំទីចូលមកកែសុកសេឡាចំណុះកែសុកភេងឡើងយកយកយកកែសុកសេឡាឡើងទៅប្រយុទ្ធម្ដងហើយឥឡូវឥឡូវរុញខ្សែការពារមកហ្វាអេ ឡើងទៅប្រយុទ្ធម្ដងបាទអត់បានទេបានន័យថាយុទ្ធសាស្ត្រនេះគាត់ដូចជាអឺវាធ្វើឲ្យប្លែកបាទវាធ្វើឲ្យប្លែកដែរសម្រាប់ចុងរដូវកាលនេះបាទដូរអ្នកចាំទីឡើងទៅប្រយុទ្ធផងដូរខ្សែការពារឡើងទៅប្រយុទ្ធផងបាទចឹងបានន័យថាបាទមើលទៅវាហាក់ដូចជាប្លែកបាទប៉ុន្តែវាជារឿងរឿងបើយើងគិតនៅក្នុងបាល់ទាត់វាដូចជាមិនមិនមិនមានអ្វីថ្មីទេព្រោះក្លឹបបាល់ទាត់នៅអឺរ៉ុបក៏គេធ្លាប់ធ្វើចឹងហើយអស់ហើយ តែគាត់ថាសម្រាប់លីកកម្ពុជាកម្ពុជាយើងដល់ពេលគាត់ធ្វើអញ្ចឹងវាដូចជាប្លែកម្យ៉ាងដែរបាទវាប្លែកអើយហើយពានរង្វាន់បាទ Midphone Cambodia League ក៏ត្រូវបានចាប់ទៅដោយបរិបូរយើងខ្ញុំសូមគោរពបាទថ្លែងអំណរគុណដល់អស់លោកលោកស្រីអ្នកនាងកញ្ញាដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានបាទបាល់នេះតាំងពីដើមរហូតដល់ចប់ យើងខ្ញុំក៏សូមគោរពជូនពរដល់អស់លោកឲ្យជួបប្រទេសតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភានៈកំបីគ្លៀងគ្លៀតឡើយបាទរឿង Midphone Camodelic រដូវកាល2021ក៏ត្រូវបានចប់ដោយបរិបូរហើយតួឯកនឹងគឺក្រុមបាល់ទាត់ភ្នំពេញក្រោនបាទចប់ហើយឥឡូវចូលដល់ពានរង្វាន់បាទហ៊ុនសែនខាប្រកបពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោម្ដង បានអសរវគ្គ4ក្រុមចុងក្រោយឬក៏កវគ្គបាទ semi final បាទយើងហៅតាមភាសា បារាំងបាទ4ក្រុមចុងក្រោយនៅថ្ងៃទី22នេះគឺក្រុមបាល់ទាត់វិសាខាត្រូវធ្វើដំណើរទៅស៊ូសុកតុកបាទក្រុមកីឡដ្ឋានម្ចាស់ម្ចាស់កីឡដ្ឋាន បាទ Cambodia Airways បាទគឺក្រុមបាល់ទាត់បង្កេតបាទនៅក្នុងវគ្គ4ក្រុមចុងក្រោយនេះបាទយើងកុំភ្លេចថាថ្ងៃនេះគឺជាថ្ងៃទី17បាទពលគឺនៅសល់រយៈពេល5ថ្ងៃទៀតបាទ5ថ្ងៃទៀតប៉ុណ្ណោះដែលកីឡាករបាទគាត់នៃក្រុមបាល់ទាត់ទាំងពីរត្រូវជួបគ្នាបាទនៅក្នុងពានរង្វាន់ ហ៊ុនសែនខាប់អវៈ4ក្រុមចុងក្រោយតែយើងរំលឹកការពីប្រហែលឆ្នាំមុនអតីតកាលហ្នឹងក៏បង្កើតក៏ធ្លាប់បាទយកជ័យជំនះម្ដងរួចទៅហើយបាទទៅលើក្រុមបាល់ទាត់វីសាខានៅក្នុងពានរង្វាន់ហ៊ុនសែនខាប់ Final Game បាទនៅកីឡដ្ឋានអូឡ িম্প ិកតែលើកនេះគឺជួបគ្នាម្ដងទៀតបាទនៅរដូវកាលនេះបាទអសល់តែ4ក្រុមទេហើយពូចាប់អារម្មណ៍ជាងគេការប្រកួតនេះមួយមួយពូចាប់អារម្មណ៍ជាងគេគឺបងប្អូនទេសបត្តិ បាទបងអូនទេសសម្បត្តិនោះគឺត្រូវទៅតតាំងជាមួយនឹងក្រុមចាស់ខ្លួនឯងដែលបាទទៅទៅនឹងផ្ទេមកមិនទាន់បានមករដូវកាលពេញលេញទេបាទទេសសម្បត្តិហើយឥឡូវនេះនៅនៅសល់តែពេល5ថ្ងៃទៀតទេបាទដែលវិសាខាត្រូវប៉ះគ្នាជាមួយនឹងបឹងកេតបាទវគ្គ4ក្រុមចុងក្រោយហើយទេសសម្បត្តិនោះគឺត្រូវប្រឈមមុខជាមួយនឹងក្លឹបចាស់ខ្លួនឯងថែមទៀតផងបាទទេសសម្បត្តិពូមិនទាន់បានឆាតទៅសួរទេមិនទាន់បានឆាតទៅសួរការត្រៀមខ្លួនយ៉ាងម៉េចអីយ៉ាងម៉េចបាទទេសសម្បត្តិហើយមានរឿងដល់គួរឲ្យហួចចិត្តមួយល្ងាចមិញ ល្ងាចមិញនៅពេលដែលវិសាខាបាទប្រគួតជាមួយនឹងក្រុមបាល់ទាត់ក្រសួងការពារជាតិឬក៏ទាប់បាទនៅក្នុងពានរង្វាន់មេតហ្វូនថ្ងៃបិទដល់ការងារមិញណាបាទខ្សែការពាររបស់ក្រុមបាល់ទាត់វិសាខាទេសសម្បត្តិបាទគឺគាត់ពាក់អាវហ៊ុនសានខាប់បាទទៅចូលលេងនៅក្នុងពានរង្វាន់មេតហ្វូន Cambodia League បាទពេលហ្នឹងគឺខាងមន្ត្រីបច្ចេកទេសបានបានប្រាប់ឲ្យគាត់បាទដូរអាវនឹងចេញបាទយើងនិយាយអំពីកំហុសបាទនេះគឺកំហុសមកពីអ្នកបាទន័យថាអ្នករៀបចំសម្លៀកបំពាក់របស់ក្លឹបបាល់ទាត់វិសាខា ហេតុអីបានរឿងប្រព័ន្ធហ្នឹងក៏អាចធ្លួយបានដែរហេតុអីក៏រឿងប្រព័ន្ធហ្នឹងបាទคลายទៅជាបញ្ហានៅពេលដែលការប្រកួតកំពុងចាប់ផ្ដើមហើយលេងបានជិត20នាទី20នាទីហ្នឹងបាទទើបតែឃើញបាទទេសម្បត្តិពាក់អាវពានរង្វាន់ហ៊ុនសែនខាប់បាទចូលលេងហើយសួរថាយើងដែលជាអ្នកគ្រប់គ្រងយើងមានអារម្មណ៍យ៉ាងម៉េចបើគាត់តែប៉ុណ្ណឹងក៏រៀបចំពូរិះគន់យ៉ាងពេញទំហឹងពេលបើតែពូអ្នកអ្នកគ្រប់គ្រងរបស់ក្លឹបបាល់ទាត់ពីសាខាហ្នឹងក៏ប៉ុន្តែ បាទក្នុងនាមជាក្លឹបអាជីពមួយក្នុងនាមជាក្លឹបដែលឈានមកគេខាងអភិវឌ្ឍវិស័យកីឡាដែលជាក្លឹបស្តង់ដារទាំងហេដ្ឋារចនាសម្ព័ន្ធសពបែបយ៉ាង គឺមិនត្រូវឆ្លោះឆ្លួយទេជាពិសេសគឺសម្លៀកបំពាក់បងសម្លៀកបំពាក់បើយើងយល់ទៅតាម ស្តង់ដាររបស់អឺរ៉ុបឬក៏បាទយើងថាបាល់នៅក្រៅស្រុកបាទនៅពេលដែលប្រកួតតិចណាស់ក៏កីឡាករម្នាក់គឺត្រូវមានឯកសណ្ឋាន2ឈុតដែរគេខ្លាចនៅពេលដែលពេលប្រកួត គឺមានហានិភ័យកើតឡើងដូចជាអាវរហែកបាទអាវរយៈដោយសារការប៉ះគ្នាការទាញគ្នា បើវាហែកវាលហែកវាដាច់អញ្ចឹងគឺគេដូរភ្លាមភ្លាមហ្មងនឹងនាទីទី19តែល្ងាចមិញគឺអត់ទេបាទហេតុអីបានអ្នករៀបចំសម្លៀកបំពាក់ឲ្យគ្នានឹងមិនបានអត់មើលអាហ្នឹងកំហុសបច្ចេកទេសសុទ្ធសាធទេណាអត់មានលេសសើចទេណាលើក្រោយក៏មានករណីបែបហ្នឹងទៀតអត់មានធ្វើចឹងទេអត់មានអត់មានអត់មានធ្វើធ្វើធ្វើរឿងចឹងកើតឡើងម្ដងទៀតបានទេលេងពីរង្វាន់មីតហ្វូនខេមបដឺលឹកឲ្យគ្នាពាក់អាវលេងពាក់អាវហ៊ុនសែនខាប់អាបង ទេសម្បត្តិហើយរត់ទៅទៅទៅយកអាយយកទៅដោអាយដោអីនឹងខាតពេលអស់ប្រហែលនាទីទៀតអញ្ចឹងបានថាវាវាទៅជាអញ្ចឹងវាមិនគួរណាកើតឡើងអញ្ចឹងណាតែឥឡូវនេះគឺការប្រកួតនោះគឺចប់សັບគ្រប់ហើយបាទចប់សັບគ្រប់ហើយចប់សັບគ្រប់ចប់ដោយបរិបោហើយបើមិត្តហ្វូន Camera League នៅសល់តែពៀនសម្ដេចទេបើវគ្គ4ក្រុមចុងក្រោយឡាយ IG ទៅពូ ដល់ពូឡាយអាហ្នឹងពូខ្ជិលទៅនិយាយ IG វិញនិយាយ IG វិញវានិយាយទៅនិយាយមកវាជន់ហ៊ានដែរដែរហ្នឹងហើយពៀនក្នុងស្រុករបស់យើងគឺមានតែពីរហ្នឹងទេពូបញ្ចប់ហើយតែប៉ុណ្ណឹងហើយពូអត់ទាន់ដឹងថាកីឡាករណាដែលគាត់អឺមានក្របបាល់ច្រើនជាងគេទេមកក្មួយក្មួយណាដឹងជួយខមមិនប្រាប់ផងពូអត់ដឹងមែនអត់ដឹងថាអ្នកណាគេសុទ្ធក្របបាល់ច្រើនដែលត្រូវបានស្បែកជើងនេះរដូវកាល2021សម្រាប់ពានរង្វាន់ Medphone Camera League យើងទេពូអត់ដឹងមែន